នៅជាមួយគ្នាគ្មានរឿងលើលោកណាដែលធ្វើត្រូវចិត្តយើងទាំងអស់ទេបរោះដតីឯណាក៏មិនលើសពីប្តីយើងដែរស្ត្រីដតីឯណាក៏មិនលើសពីប្រពន្ធយើងដែរយើងតាំងចិត្តអញ្ចឹងគេល្អបែបគេយើងល្អបែបយើងគ្រួសារគេគេរស់នៅរបៀបគ្រួសារគេយើងរស់នៅតាមរបៀបគ្រួសារយើងកុំឲ្យមានចិត្តយកគ្រួសារគេមកប្រៀបជាមួយគ្រួសារយើងអាហ្នឹងអត់សុខទេនៅជាមួយគ្នាមិនក៏អត់សុខដែរតាំងពីការដេកដោយឆោអង្គុយកុំយកគ្រួសារគេមកប្រៀបជាមួយគ្រួសារយើង ជិះឡានគ្រាន់តែចូលឡានមើលប្តី គេគេបើកទ្វារឡានឲ្យប្រពន្ធគេប៉ប្តីអញកុំអោយតដែលកាន់ទ្វារឡាន បើកតែអញកុំកុំកុំមានចិត្តអប្តីដូចគ្នានឹងមើលប្រពន្ធគេឲ្យតែពេលប្តីគេមកពីធ្វើការវិញគេដោះអាវឲ្យប្តីគេ គេមកនិយាយនឹងពីរស់ផ្អែមល្ហែមប្រពន្ធអញសម្ដីគំរោះគំរើយព្រឹកល្ងាចកាលណាឲ្យតែមានអាចិត្តមួយយកអ្នកដតីមកប្រៀបនឹងគ្រួសារខ្លួនឯងគឺនៅជាមួយគ្នាអត់សុខទេនឹងអត់សុខទេ ចឹងយើងគេដូចម៉ាធ្លាប់និយាយចឹងគេល្អបែបគេយើងល្អបែបយើងគេរស់នៅរបៀបគ្រួសារគេយើងរស់នៅរបៀបគ្រួសារយើងសំខាន់ឲ្យតែអធិស្ឋានយើងដើរទៅព្រមគ្នាត្រូវគ្នានឹងយើងកុំខ្វល់រឿងដតីក្រៅខ្លួនចឹងបានចាស់ចាស់ច្រើនប្រើពាក្យមួយទៀតថាកុំនាំភ្លើងក្រៅចូលភ្លើងក្នុងហើយកុំនាំអាទ្របមានតម្លៃ ពីក្នុងចេញទៅក្រៅពាក្យថាកុំនាំទ្របដែលមានតម្លៃពីក្នុងចេញទៅក្រៅមានន័យថាកុំនាំអាសុភមង្គលដែលយើងកំពុងតែមានហ្នឹង យកទៅចោលនៅក្រៅហើយទៅនាំតែរឿងក្តៅកាហាយពីក្រៅមកដែលគេចាក់រុកគ្រួសារយើង គេថាប្តីយើងចេះចោះគេថាប្រពន្ធយើងចេះចោះហើយមកឆ្លោះគ្នាតែប្តីប្រពន្ធនេះឯងហ្នឹងអាហ្នឹងហើយជាពាក្យមួយយើងគប់បីចងទុកក្នុងដំណើរជីវិតប្រព្រឹត្តទៅក្នុងភាពជាប្តីជាប្រពន្ធហ្នឹងគឺត្រូវគប់បីចងចាំកន្លែងហ្នឹងហើយបងប្រុសបងស្រីគប់បីចាំមួយទៀតដូចមេរៀនដែលអាត្មាធ្លាប់បញ្ជាក់ថាចង់មានសុភមង្គលតើតែយើងរៀនរស់នៅធ្វើម៉េចឲ្យចិត្តយើងវាស្របគ្នា ឲ្យដើរទៅវាត្រូវគ្នាអានឹងបាននៅជាមួយគ្នាសុខប៉ុន្តែមនុស្សយើងច្រើន តែមិនសូវធ្វើចិត្តឲ្យស្របគ្នាហើយធម្មជាតិនៃមនុស្សគឺចិត្តអត់ដូចគ្នាប៉ុន្តែយើងរស់នៅជាប្តីប្រពន្ធត្រូវតែធ្វើម៉េចសម្របខ្លួនយើងឲ្យត្រូវគ្នាទោះបីជាចិត្តយើងមានចំណូលចំណងចំណូលចិត្តខុសគ្នាក៏ដោយមកជឿមនុស្ស2នាក់ច្បាស់ជាចំណងចំណូលចិត្តខុសគ្នាទាំងពីរ3នាក់ខុសគ្នាទាំង3ប៉ុន្តែយើងធ្វើម៉េចដើម្បីឲ្យឲ្យការដើររបស់យើងនឹងវាត្រូវគ្នាដូចស្មាធ្លាប់ឧទាហរណ៍ថាឧបមាថាប្រពន្ធចូលចិត្តស្វាយប្តីចូលចិត្តប៉ោម ហើយប្តីមកពីធ្វើការប្តីតែងតែប៉មហើយដល់ប្រពន្ធទៅផ្សារប្រពន្ធតែងតែស្វាយចុះបើប្រពន្ធចូលចិត្តស្វាយប្រពន្ធតែងស្វាយប្តី ចូលចិត្តប៉មប្តីតែងប៉មឧទាហរណ៍តែប្តីទៅធ្វើការថ្ងៃហ្នឹងប្តីតែងប៉មមកមកស្បងហើយយើង ជាប្រពន្ធនេះអត់ចូលចិត្តប៉មទេចូលចិត្តតែស្វាយចុះបើប្តីតែងប៉មមកដើម្បីឲ្យមានសុភមង្គលតើយើងត្រូវធ្វើម៉េចបងស្រីបើ ប្តីតែងប៉មមកយើងអត់ចូលចិត្តប៉មយើងធ្វើម៉េចដើម្បីឲ្យមានសេចក្តីសុខ អើយើងអាញឹមញ៉ាំជាមួយប្តីទៅបាទសบายចិត្តទាំងអស់គ្នាទៅហើយចុះប្តីបើឧបមាថាប្រពន្ធទិញស្វាយមកយើងធ្វើមិនបើយើងអត់ចូលចិត្តស្វាយបោះចោលអូចោបចោបហ្នឹងហើយចោបហើយប្តីហើយប្តីអឺគឺអាញឹមទោះបីបញ្ចូលចិត្តក៏ត្រូវអាញឹមហូបស្វាយជាមួយប្រពន្ធដែរហ្នឹងហើយ មានន័យថាសម្របខ្លួនយើងឲ្យវាត្រូវទាំងអស់គ្នាកុំឲ្យវាត្រូវតែខាងណាមួយណាឬក៏កុំចង់ឲ្យឲ្យប្រពន្ធត្រូវតែធ្វើម៉េចឲ្យដូចចិត្តអញមកអញអញចង់បានអីអញចង់ធ្វើអីអញដើរទៅណាគឺប្រពន្ធត្រូវតែតាមអញប្រពន្ធដូចគ្នាអញចង់ធ្វើអីអញដើរទៅណាគឺត្រូវតែប្តីត្រូវតែតាមអញអានឹងនៅជាមួយគ្នាមិនក៏អត់សុខដែរមានស្អីក៏នៅមិនសុខដែរតើតែយើងសម្របខ្លួនយើងឲ្យត្រូវគ្នាឲ្យបងត្រូវចាំថា ពីថ្ងៃនេះម៉ោងនេះគណៈនេះតទៅទោះបីជាប្តីរៀនចប់បណ្ឌិតក៏ដោយប្រពន្ធរៀនចប់ដុកទ័រចប់បណ្ឌិតមានចំណេះដឹងខ្ពស់ជាងប្តីឬក៏ប្តី មានចំណេះដឹងខ្ពស់ជាងប្រពន្ធឬក៏ប្តីមានការងារធំជាងប្រពន្ធឬប្រពន្ធមានការងារធំជាងប្តីក៏ដោយប៉ុន្តែត្រូវចេះលើក ដាក់ខ្លួនយើងទៀបខ្ពស់ឲ្យស្មើគ្នាកុំឲ្យខ្ពស់ទៀបជាងគ្នានៅក្នុងការរស់នៅគ្រួក្នុងគ្រួសារហ្នឹងក៏មានសេចក្តីសុខដែរអញ្ចឹងថ្ងៃនេះឈ្មោះតែយើងបានបំពេញកិច្ចឲ្យគ្រួសារយើងណោផ្ដល់តម្លៃឲ្យឪពុកម្ដាយយើងទាំងសងខាងម្ដាយឪពុកយើងសប្បាយចិត្តណាស់ ម៉ាក់ប៉ាទាំងសងខាងថ្ងៃហ្នឹងអញញឹមស្ទើរតែនឹងសុបាយចិត្តណាញឹមនិយាយខ្លះកូនកាអញ្ចឹងអង្គុយសញ្ញឹមដាក់ភ្នៀវសឹងអត់ហូបបាយមួយថ្ងៃកាហ្នឹងហ្នឹងមកឃើញយាយតាស្រុកស្រែខ្លះបានកូនកំមុំកូនកំឡោះឯងចូលរោងការហ្នឹងឃើញដើរតែញឹមស្ញិញហ្នឹងបាយចិត្តណាគាត់រីករាយគឺចង់ឃើញកូនគាត់នឹងចេះគោរពតាមដំបូន្មានគាត់រៀបចំចាត់ចែងទុកដាក់ដើរតាមកន្លងរបស់គាត់នោះគឺម៉ែឲ្យសុបាយចិត្តណាស់អត់មានចង់បានអីនឹងទៀតទេហើយ បេះដូងរបស់គាត់គិតថាពេលកូនគាត់ការហើយនឹងមានអនាគតភងខ្ពស់ឧត្តមឧត្តមប្រសើរនឹងបន្ទាប់ពីពេលការហើយដំបូងនោះគឺចង់ឃើញកូនចូលរោងការនឹងឯងអញ្ចឹងបាននិយាយយាយខ្លះពេលកូនកំឡោះខ្លះមិនព្រមយកប្រពន្ធឬកូនស្រីខ្លះមិនព្រមយកប្តីនឹងឲ្យតែគាត់ឈឺធ្ងន់គាត់ហៅកូនមកក្បែរហើយគាត់តាំងនិយាយបើកូនឯងអត់យកប្តីឬកូនឯងអត់យកប្រពន្ធទេម៉ែបាត់ភ្នែកអត់ចិត្តទេកូននិយាយខ្លះប្រើពាក្យហ្នឹង ចឹងមានន័យថាពេលឃើញកូនចូលរោងការនឹងជាគោបំណងទី1បន្ទាប់ពីចិញ្ចឹមបីបាច់ថែរក្សាកូន បានធំ ណារឹងដៃរឹងជើងទៅចឹងឈ្មោះតែយើង បានដើរតាមកន្លងរបស់គាត់ធ្វើឲ្យម្ដាយពុករបស់យើងសប្បាយចិត្តទាំងសងខាង ដែលយើងគោរពតាមប្រវេណីទំនៀមទម្លាប់របស់យើងណាដែលជាខ្មែរស្រឡាញ់គ្នានឹងព្រមព្រៀងគ្នាកាន់ដៃគ្នាដឹកដៃគ្នា ចូលរោងការហើយបងស្រីត្រូវចាំបងស្រីត្រូវចាំថាថ្ងៃនេះស្វាមីរបស់យើងបានបង្ហាញពីភាពស្មោះត្រង់មួយហ្នឹង នឹងអាភាពស្មោះត្រង់ដែលមានតែក្នុងមាត់ដែលសន្យាថាបងស្រឡាញ់អូនថ្ងៃអនាគតអូនទៅណាបងទៅនឹងអានឹងគេមិនហៅថាស្មោះទេប៉ុន្តែអាការបង្ហាញពីការព្រមព្រៀងកាន់ដៃយើងគោរពចាស់ទុំដូចថ្ងៃនេះគឺបង្ហាញពីភាពស្មោះត្រង់មួយរបស់គាត់ចំពោះយើងហើយបាត់ហើយហើយភាពស្មោះត្រង់មួយទៀតគឺនៅពេលដែលក្រោយរៀបចំ អាពាហ៍ពិពាហ៍ចប់ពេលដែលរស់នៅជាមួយគ្នា អាហ្នឹងបានដឹងថាត្រង់ឬក៏មិនត្រង់ ហើយប្រពន្ធយើងក៏បានដឹងថាតើបញ្ញពិតឬក៏ខ្លានឹងនៅពេលដែលនៅមួយគ្នាណាបាទឥឡូវនេះមិនទាន់ដឹងទេបងនឹងណាកូនប្រុសដើម្បីបង្ហាញភាពស្មោះត្រង់ថាត្រង់ឬមិនត្រង់ទី1បានដឹកដៃយើងគោរពចាស់ចាស់ទុំហើយទី2អាដឹងថាត្រង់មែនទេឬមិនត្រង់គឺនៅពេលចប់កិច្ចទៅនៅមួយគ្នាហ្នឹងអានឹងដឹងយើងរៀនពិចារណា រំលឹកសារដើមធម្មតាគ្រួសារណាដែលមានកូនស្រី គឺមិនថាគ្រួសារអាត្មាឬគ្រួសារញាតិញោមឯកាលណាឪពុកម្ដាយដែលមានកូនស្រីគឺស្រឡាញ់កូនស្រី ជាងកូនប្រុសថ្នមគ្រប់អិរិយាបថបើឪពុកខ្លះថ្នមកូនស្រីតាំងតែពីមិនអោយលេង ដីមិនអោយលើករបស់ធ្ងន់មិនអោយធ្វើអីទាំងអស់ឪពុកណាដែលស្រឡាញ់កូនស្រីខ្លាំងថ្នមលើសកែវទៅទៀតតាំងពីបាយទឹកនំចំណីត្រីសាច់ឈើជាក្រៅរងាយកចិត្តទុកដាក់ខ្លាំងណាស់ហើយគាត់ស្រឡាញ់កូនគាត់ម្លឹងហើយគាត់អាចលះបង់កូនគាត់ ឲ្យមកបំរើ គ្រួសារខាងយើងកូនប្រុសនឹងមកនិយាយខាងកូនស្រីតិចចាំតិចនិយាយខាងកូនប្រុសវិញ គាត់អាចលះបង់ភាពកក់ក្ដៅដែលគាត់ធ្លាប់នៅជាមួយគ្រួសារម្ដាយឪពុកគាត់ដែលគាត់ថ្នាក់ថ្នមថែរក្សាគាត់ស្មើដោយជីវិតរបស់ម្ដាយឪពុករបស់គាត់ហើយគាត់អាចលះបង់ភាពកក់ក្ដៅគ្រប់យ៉ាងមកបំរើយើងវិញពីមុនម្ដាយគាត់ដាំបាយឲ្យគាត់ហូបឥឡូវគាត់មកដាំបាយឲ្យយើងជាប្តីហូបពីមុនម្ដាយគាត់ប្អូនគាត់បងគាត់ឬអ្នកបំរើឧទាហរណ៍តែយើងនៅភ្នំពេញមានអ្នកបំរើដាំបាយដាំទឹកគក់បោកឲ្យគាត់ឥឡូវគាត់មកដាំបាយដាំទឹកគក់បោកឲ្យយើងវិញ ហើយទាំងដែលពីមុនយើងមិនត្រូវជាសាច់ញាតិអីគាត់សោះឥឡូវគាត់ព្រមស្ម័គ្រទាំងចិត្តទាំងកាយមកបម្រើ ខាងយើង ជាស្វាមីដោយមិនមានប្រាក់ខែហើយក៏អត់មានទៀមទាប្រាក់ខែដែរចឹងមានន័យថាម៉េចមានន័យថាគាត់លះបង់គ្រប់យ៉ាងទាំងផ្លូវចិត្តផ្លូវកាយមកលើយើងព្រោះសង្ឃឹមនឹងជឿជាក់ថាបងប្រុសនឹងផ្ដល់តម្លៃនិងសេចក្តីសុខសុភមង្គលឲ្យគាត់ទើបគាត់ព្រមលះបង់គ្រប់យ៉ាងមកតាមយើងបំរើយើងទាំងផ្លូវចិត្តផ្លូវកាយស្ដាប់តើនេះបងប្រុស ចឹងយើងគាត់បីផ្ដល់នៅអ្វីដែលគាត់លះបង់នឹងឲ្យសមនឹងអ្វីដែលគាត់លះបង់ចំពោះយើងកាន់ដៃគ្នាមានសេចក្តីសុខនិងសុភមង្គលគាត់បីធ្វើខ្លួនយើងឲ្យរឹងមាំឲ្យសមជាប្តីសមជាស្វាមីគឺកុំឲ្យខឹងដៃយកដៃខឹងជើងយកជើងនិងកុំឲ្យណោទៀមទាឈ្នះចាញ់ជាមួយប្រពន្ធកូនយើងហើយប្តីល្អប្តីដែលប្រកែទទួលនឹងយកគ្រប់យ៉ាង នៅអ្វីដែលប្រពន្ធមាន ចង់ប្រពន្ធកាយក៏ដោយប្រពន្ធស្លូតក៏ដោយប្រពន្ធសម្ដីពីរោះក៏ដោយមិនពីរោះក៏ដោយប្រពន្ធមានអេរិយាបថយ៉ាងណាក៏ដោយប្តីប្រកែគឺប្តីប្រកែកែប្រពន្ធដែលមានកំហុសមិនឲ្យមានមានមានមានមានកំហុសនឹងព្រមចាញ់ប្រពន្ធឲ្យច្រើនជាងចង់ឈ្នះប្រពន្ធកូននឹងកាលណាយើងជាប្តីចង់ឈ្នះប្រពន្ធកូនច្រើន គេចាស់ចាស់ច្រើននិយាយថាមិនថ្ងៃនេះយើងជាប្តីនឹងជាមនុស្សជាបង្គោលដ៏រឹងមាំក្នុងគ្រួសារគឺមិនគួរជាប់បីចង់ឈ្នះចាញ់ប្រពន្ធកូនទេបើគាត់និយាយលើសយើងសក់ចិត្តចាញ់គាត់ទៅ ហើយបើយើងខុសយើងទទួលខ្លួនយើងតែខុសទៅអានឹងសុកនៅជាមួយគ្នាសុកហើយគ្មានរូបមន្តដតីអាណាក្រៅអំពីធម៌អធិស្ឋ័យលើកលែងសណ្ដោះបាត់ភ្នែកមកខាងបើកភ្នែកមកខាងទេបងប្រុសបងស្រីមង្គលគឺយើងរស់នៅលើកមុខគ្នានិងផ្ដល់តម្លៃឲ្យគ្នាពេញមុខក្នុងភាពជាប្តីប្រពន្ធនឹងគឺវានៅកន្លែងហេតុអស់នឹងតិចតិចនឹងគឺយើងរស់នៅជាមួយគ្នាមានសេចក្តីសុខណាមានសេចក្តីសុខចឹងឥឡូវបង្វែរមកពាក្យយើងខាងដើមវិញបន្តិចអាទិសីកន្លែងចប់ស្វាមីនឹងមានន័យថា ជនជាម្ចាស់ដែលមានកតបកិច្ចតួនាទីក្នុងការឃុំក្រងថែរក្សាភរិយាយើងឲ្យលុះទៅនៅក្នុងសេចក្តីសុខនិងសុភមង្គលចាំបានទេបងស្វាមីនឹងភាសាបាលីសាមីភាសាខ្មែរមានន័យថាជនជាម្ចាស់ប្រែមួយមួយយកន័យមួយមួយជនជាម្ចាស់ដែលមានកតបកិច្ចតួនាទីឃុំក្រងថែរក្សានាងជាភរិយាឲ្យលុះទៅនៅក្នុងសេចក្តីសុខនិងសុភមង្គលនេះអាពីរម៉ាត់ចុងក្រោយហ្នឹង គឺឃុំក្រងថែរក្សារវិធីធ្វើម៉េចឲ្យប្រពន្ធយើងមានសេចក្តីសុខនិងសុភមង្គលយើងចាំតែប៉ុណ្្នឹងក្នុងចិត្តយើងចាប់ពីថ្ងៃកាន់ដៃប្រពន្ធចូលផ្ទះពេលណានឹករវិធីទៅធ្វើម៉េចឲ្យតែប្រពន្ធអញមានសេចក្តីសុខមានសុភមង្គលហ្នឹងគ្រួសារនឹងរីកចម្រើនហើយឥឡូវយើងនិយាយរឿងភរិយាយើងមិនបាច់និយាយរឿងស្វាមីមានទួនាទី5ប្រពន្ធមានទួនាទី5ហើយតិចទេអាចារ្យនិយាយពាក្យហ្នឹងនិយាយរាល់ថ្ងៃហើយកុំនិយាយហ្នឹងយើងនិយាយតែមួយម៉ាត់ឥឡូវនិយាយភរិយាវិញភរិយាមានន័យថាម៉េច ភរិយាក៏ជាភាសាបាលីសំស្ក្រឹតដូចគ្នា បើនិយាយជាភាសាខ្មែរយើងមានន័យថាស្ត្រីដែលត្រូវស្វាមីចិញ្ចឹមពាក្យមួយម៉ាត់ដែលយើងប្រែคลายចេញពីភាសាសំស្ក្រឹតមកណាភរិយាហ្នឹងគឺស្ត្រីដែលត្រូវស្វាមីចិញ្ចឹមតែបើយើងយល់ន័យឲ្យពិរោះស្ដាប់មានន័យថាហេតុអីបានដូនតាយើងគេប្រើពាក្យថាស្ត្រីជាភរិយាជាស្ត្រីដែលត្រូវស្វាមីចិញ្ចឹមពីព្រោះសម័យដើមមកគឺស្ត្រីនៅតែផ្ទះទេ អត់មានការងារប្រាក់ខែដូចឥឡូវឯងញោមណាពីដើមមកគឺស្ត្រីនៅតែផ្ទះប្តីអ្នកចេញអទេសល័យអ្នកតរស៊ីខាងក្រៅមកចិញ្ចឹមប្រពន្ធកូនទាំងអស់គឺស្ត្រីនៅតែផ្ទះទេអញ្ចឹងបានខ្មែរយើងប្រើពាក្យមួយថាស្ត្រីបង្វិលចង្ក្រានមិនមិនជុំព្រោះស្ត្រី នៅតែផ្ទះទេពីដើមប៉ុន្តែឥឡូវនេះស្ត្រីមានការងារចង់ខ្ពស់ជាងមនុស្សប្រុសទៀតនោះស្ត្រីខ្លះនឹងគាត់មានចំណេះដឹងខ្ពស់ពោះមិនដូចពីដើមទេប៉ិនពីដើមគឺស្ត្រីនៅតែផ្ទះអញ្ចឹងបានគេប្រើពាក្យថាភរិយាមានន័យថាស្ត្រីដែលត្រូវស្វាមីចិញ្ចឹមប្រែមក ហើយបើយើងយកន័យឲ្យពីរោះពាក្យថាភរិយាមានន័យថាស្ត្រីដែលត្រូវស្វាមីចិញ្ចឹមឬមានន័យថាស្ត្រីដែលញ៉ាំងវង ត្រកូលឲ្យខ្ពង់ខ្ពស់នឹងស្ត្រីដែលញ៉ាំងវងត្រកូលឲ្យខ្ពង់ខ្ពស់នឹងនាំមកនៅសេចក្តីសុខនិងសុភមង្គលក្នុងគ្រួសារចាំហ៎បងស្រី យើងជាភរិយាមានន័យថាស្ត្រីដែលញ៉ាំងវងត្រកូលនឹងឲ្យខ្ពង់ខ្ពស់ដើម្បីឲ្យត្រកូលយើងខ្ពង់ខ្ពស់ ស្ត្រីនៅនឹងអីនៅនឹងអីមើលឆ្លើយមួយម៉ាត់មើលដែលអាចធ្វើឲ្យគ្រួសារមួយខ្វងពោះថ្លៃធ្នូស្ត្រីយើងនៅនឹងអីនៅនឹងអិរិយាបថចិត្តគំនិតហ្នឹងមនុស្សស្រីថ្លៃមិនថ្លៃគឺនៅអិរិយាបថចិត្តគំនិតនឹងឯងអិរិយាបថដេកដើរឈរអង្គុយនិយាយស្ដីមានភាពថ្លៃថ្នូរដឹងខុសដឹងត្រូវគេចាត់ថាជាស្ត្រីដែលមានវងត្រកូលខ្ពស់ហើយ នឹងតាំងពីការស្លៀកពាក់អិរិយាបថទាំង4នឹងហើយនឹងចិត្តគំនិតថ្លៃថ្នូរមានន័យថាជាស្ត្រីដែលចេះរក្សាទៅនៅកិត្តិយសរបស់គ្រួសាររក្សាទៅនៅកិត្តិយសរបស់ប្តីរក្សាទៅនៅទ្រព្យសម្បត្តិរបស់គ្រួសារឲ្យកាន់តែខ្ពង់ខ្ពស់ប្តីធ្វើការប្រាក់ខែបាន500នៅ500ធ្វើការ1000ចូល1000នៅ1000នឹងប៉ិនកុំឲ្យណែប្តីធ្វើការ500ឯងគ្រាន់តែអត់សក់ហើយលាបកញ្ចក់ហើយនឹងគូអញ្ចើមអស់600ហើយ ហ្នឹងហើយអាហ្នឹងមិនមែនឈ្មោះថាជាអ្នក ដែលរក្សាវងត្រកូលឲ្យរីចម្រើនទៅបានទេនឹងអឺចឹងមានន័យថា ស្ត្រីជាភរិយាមានន័យថាជាស្ត្រីដែលត្រូវស្វាមីចិញ្ចឹមឬស្ត្រីដែលញ៉ាំងវងត្រកូលឲ្យខ្វង់ខ្ពស់និងនាំមកនៅសិរីសួស្តីឲ្យគ្រួសារវងត្រកូលអញ្ចឹងស្ត្រីនឹងញ៉ាំងវងត្រកូលឲ្យខ្វង់ខ្ពស់ទៅបានអាស្រ័យដោយសារអិរិយាបថចិត្តគំនិតរបស់យើងជាស្ត្រីជាភរិយានឹងមានភាពថ្លៃថ្នូរទាំងអិរិយាបថទាំង4និងទាំងចិត្តគំនិតចេះរក្សាគ្រប់យ៉ាងនៅអវ័យដែលប្តីរមកបានពីខាងក្រៅទាំងទ្រព្យសម្បត្តិនិងការរក្សាសុភមង្គល ប្តីប្រពន្ធមានសុភមង្គលមិនមានសុភមង្គលគឺមិនមែននៅតែលើប្តីទេគឺនៅលើប្រពន្ធនឹងសំខាន់ជាងប្តីទៀតប្តីនេះគេចាប់ទុកដូចជាឈើបង្គោលដ៏រឹងមាំរីឯប្រពន្ធចាប់ទុកដូចជាវល់ដែលត្រូវតោងឡើងនៅបង្គោលនឹងទី1នៃទី2បរោះចាប់ទុកដូចជាភ្លើងស្ត្រីចាប់ទុកដូចជាទឹកអម្រិតព្រោះស្ត្រីនឹងត្បិតតែមាត់និយាយច្រើនមែនប៉ុន្តែគាត់មានភាពអត់ធ្មត់ជាងបរោះ ឯបរោះនេះគឺចាត់ទុកដូចជាភ្លើងមានន័យតែចិត្តហ្នឹងមួយផ្លែតហ្នឹងគឺឆាវឆាវហ្នឹងគ្រាន់តែខឹងមួយផ្លែតហ្នឹងអាចពីងអស់4អញ្ចឹងទៅចានអស់មួយរាវអញ្ចឹងទូទុះអស់2មួយផ្លែតហ្នឹងបងហើយបានចាប់ដើមមកសុំទោសប្រពន្ធកូនវិញហ្នឹងអញ្ចឹងណាអញ្ចឹងបានគេចាត់ទុកតែដូចភ្លើងអញ្ចឹងស្ត្រីហ្នឹងមានភាពអំណត់ជាងមនុស្សប្រុស នឹងទោះបីខឹងប្តីក៏កប់ទុកក្នុងចិត្តតម្រាំតែនិយាយចេញនឹងយូរថ្ងៃយូរពេលយូរវេលាតម្រាំរកខែរកផលនឹងស្ត្រីមានភាពអំណត់ជាងបាននៃទី2ហ្នឹងគេថាស្ត្រីដូចទឹកកម្រិតបរោះហ្នឹងហាក់បីដូចភ្លើងប៉ុន្តែនៃទី1យើងត្រូវចាំថាយើងជាបង្គោលសម្អោយស្ត្រីជាភរិយាហ្នឹងជាបង្អែក សម្រាប់នាំគាត់ទៅរកភាពខ្ពង់ខ្ពស់ទាំងអស់គ្នានឹងយើងជាបង្គោលដែលរឹងមាំអញ្ចឹងយើងគប្បីធ្វើខ្លួនយើងឲ្យរឹងមាំដូចបង្គោលដែលគាត់ត្រូវពឹងយើង ដើម្បីកាន់ដៃយើង រួមរស់នៅជាមួយគ្នាពីក្មេងរហូតដល់ចាស់ទុំដូចម្ដាយឪពុករបស់យើងទាំងសងខាងណាបងណាសូមអនុមោទនាហើយដែលអាចកាន់ដៃគ្នាពីក្មេងដល់ចាស់ទៅបានដោយថ្មនិយាយខាងដើមតែគ្មានអ្វីដែលប្រសើរជាងធាត់ជាស្រ័យលើកលែងនឹងបាត់ភ្នែកមកខាង បើកភ្នែកមកខាងពេលប្តីយើងខុសក៏មើលភ្នែកទាំងពីរ បងស្រីមើលតែមួយខាងបានហ្នឹងយកមើលតែមួយខាងបានហើយប្រពន្ធយើងពេលខុសយើងលើកលែងអធិស្ឋ័យចាប់ទុកប្រពន្ធអាធ្លាប់និយាយក្នុង សភៅអានេះអាយកសភៅមកដែរកែលោកអាមិនបាននិយាយច្រើនអឺពេលប្រពន្ធយើងខុសប្តីល្អចាប់ទុកប្រពន្ធយើងដោយប្អូនស្រីចឹងហ្នឹងដែលយើងត្រូវសន្តោសត្រូវលើកលែងត្រូវអប់រំទៅប្រាប់គាត់ដោយល្អហើយនៅជាមួយគាត់គោរពគាត់ដូចម្ដាយចឹង បើចេញទៅក្រៅលើកគាត់ឲ្យពេញមុខជាភរិយាពេលគាត់ខុសចាប់ទុកគាត់ដោយប្អូនស្រី ដែលត្រូវសន្តោសនៅក្នុងផ្ទះគោរពគាត់ដូចជាម្ដាយចេញក្រៅផ្ទះ លើកមុខគាត់ឲ្យពេញជាភរិយាអភរិយាដូចគ្នាពេលប្តីយើង ខុសយើងចាប់ទុកប្តីយើងដូចបងប្រុសឬប្អូនប្រុសដែលត្រូវសន្តោសដូចគ្នា នៅក្នុងផ្ទះគោរពប្តីយើងតាំងពីពាក្យសម្ដីកាយវិការដូចជាឪពុកមនុស្សណាប្រកាន់ធម៌អស់ហ្នឹងគឺមានសេរីហ្នឹង ហើយមិនបាច់ទៅរកសេរីអាណាទេមិនបាច់ទៅសុំលោកមកស្រោចទឹកដៃគុណជួយស្រោចតិចប្តីពុនកណាដូចជេនេះញឹកខែហ្នឹងលោកស្រោចងាប់ទៀតក៏នៅតែជេដែរអឺវាអត់នៅលើលោកស្រោចទេ វានៅលើខ្លួនយើងអអញ្ចឹងភរិយា ពេលប្តីយើងខុសចាប់ទុកប្តីយើងដោយប្អូន ប្រុសឬបងប្រុសដែលត្រូវសន្តោសហើយគោរពផ្ដល់តម្លៃប្តីយើងទាំងចិត្តទាំងកាយទាំងពាក្យសម្ដីដូចជាឪពុកមិនប្រើពាក្យសម្ដីគប់មិនគប់បីណាមួយទៅលើប្តីរបស់យើង ហើយចេញ ទៅក្រៅលើក មុខប្តីយើងឲ្យសមជាស្វាមីពេញមុខចាំពាក្យ3ម៉ាត់ហ្នឹងឯងបងចាំហ៎ ចាំហ្នឹងឲ្យតែចាំអាពាក្យ3ម៉ាត់ហ្នឹងសុខអញ្ចឹងយើងណកាន់ដៃគ្នាជាប្តីជាប្រពន្ធក៏បី មានសេចក្តីសន្តោសលើកលែងអធិស្ឋ័យផ្ដល់តែស្នាមញញឹមឲ្យគ្នាគ្រប់ពេលបើកភ្នែកបាត់ភ្នែកពេលណាគឺឃើញតែស្នាមញញឹមប្តីប្រពន្ធយើងកុំឲ្យឃើញណការចងមុខមិនល្អដាក់គ្នាអាហ្នឹងយើងមានសេចក្តីសុខណាស់ទោះបីមិនមានទ្រព្យតែយើងមានស្នាមញញឹមឲ្យគ្នាគឺមានសេចក្តីសុខណាស់យើងចាំពាក្យហ្នឹងមួយម៉ាត់ទៀត មិនមែនតមានទ្របបានយើងមានស្នាមញញឹមឲ្យគ្នាទេមិនមានអ្វីមិនមានអ្វីគឺយើងមានសេចក្តីស្រឡាញ់និងស្នាមញញឹមឲ្យគ្នានេះគឺសុខញោមស្រីញោមប្រុសបើកភ្នែកឡើងឃើញប្តីញញឹមដាក់ប្តីឃើញកូនញញឹមដាក់កូនមានសេចក្តីសុខហ្នឹង គឺនៅតែហ្នឹងប៉ិនបើថាបើកភ្នែកមកអត់មានមុខទេវតាដាក់គ្នាបើកភ្នែកមកមានតែមុខយៈទោះបីមានវិឡា100លានទៀតក៏វាអត់មានសេចក្តីសុខមិនអញ្ចឹងណាញោមអញ្ចឹងបើកភ្នែកឡើងរៀនផ្ដល់ស្នាមញញឹមនិងសេចក្តីស្រឡាញ់ឲ្យគ្នាគ្រប់ពេលនោះយើងនឹងមានសេចក្តីសុខនិងសុភមង្គលគ្រប់ពេលដូចគ្នាណាញោមសូមអនុមោទនាចប់ប៉ុណ្ណឹងចុះបានបនបានកសលតាមបនិស័យជ្រះថ្លារៀងរៀងខ្លួនទាំងអស់គ្នាសូមអនុមោទនាបន